ទូពាក្យចចាមអារ៉ាមថា តារាស្រីដ៏ស្រស់ស្អាតខ្វាន់ត្រូវចរន្តអគិសនីឆក់ពេលកំពុងតែថតរឿងផ្អើក៏ក្រើកពីពេញប្រទេសថៃក្រោយពីមានការផ្សព្វផ្សាយនិងចែករំលែកតតគ្នានៅលើបណ្ដាញសង្គមរបស់ថៃថា តារាសម្ដែងកូន កាត់ជួមុខដ៏ល្បីឈ្មោះរបស់ថៃវ៉ាន់អ៊ុលសាម៉ានី បានរងគ្រោះឆក់ចរន្តអគិសនីរហូត ស្លាប់បាត់បង់ជីវិត។ ការចែករំលែកតតគ្នាអូមនឹងការដាក់ពាក្យថារីបសម្ដែងការចូលរួមមរណៈទុកនោះ បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមថៃគ្រប់គ្នាស្លុតចិត្តនិងនឹកស្មានមិនដល់សោះថាតារាស្រីស្រស់រូបនេះរងគ្រោះធ្ងន់ធ្ងរឆក់ចរន្តអគិសនីពេលកំពុងតែថតភាពយន្តជាមួយគ្នានោះរឿងកាន់តែក្តៅគគុកក្រោយពីមានបណ្ដាសាព័ត៌មានជាច្រើននៅក្នុងប្រទេសថៃ បាននាំគ្នាចុះផ្សាយយ៉ាងប្រងព្រឹត្តពាក់ព័ន្ធទៅនឹងតារាស្រីខ្វាន់ដោយលើដំណឹងថាកម្ពុជាតារាសម្ដែងថៃដ៏មានសមត្ថភាព និងទេពកោសល្យខ្វាន់អ៊ុលសាមនីរូបនេះបានឆក់ចរន្តអគិសនីស្លាប់បាត់បង់ជីវិត ស្របពេល កំពុងតែថតរឿងដែលមានចំណងជើងថាប្តីប្រពន្ធដែល កំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ Amarin TV HD ប៉ុស្តិ៍លេខ34 យ៉ាងណាមិញបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Thailand TV News បានបញ្ជាក់ថានោះមិនមែនជាការពិតទេព្រោះស្រីស្រស់ខ្វាន់មិនមានបញ្ហាអ្វីឡើយព្រោះវាជាព័ត៌មានคล้ายៗដូចរដង ខ្វាន់នៅមានជីវិតមិនបានស្លាប់ដោយពាក្យចចាមអារ៉ាមដែលបានចេញផ្សាយនោះទេ នាងខ្វាន់ត្រូវបានស្រង់សម្ដីថាខ្ញុំមិនប្តឹងអ្នកបង្កើតពាក្យចចាមអារ៉ាមនេះទេយ៉ាងណាមិញតារាស្រីរូបនេះបានបង្ហាញការអរគុណ អ្នកដែលបារម្ភពីនាងនឹងបានគិតគូរដល់នាងតារាស្រីល្បីឈ្មោះរូបនេះបានបញ្ជាក់ថាពេលខ្ញុំបានដឹងព័ត៌មានដំបូងខ្ញុំមាន ការភ្ញាក់ផ្អើលប៉ុន្តែមនុស្សជាច្រើនបាននិយាយថាពេលនរណាម្នាក់ដាក់បណ្ដាសាយើងឲ្យស្លាប់ ឬពាក្យចោចាមអារម្មណ៍ថាស្លាប់វានឹងចាត់ទុកថាជារឿងល្អជាការបន្តជីវិតរបស់យើងពង្រីកជីវិតរបស់យើងឲ្យបានអាយុវែងនាងបានបន្តថា យើងនៅតែធ្វើការធម្មតាថតរឿងធ្វើជំនួញហើយរឿងភាគនៅតែចាក់ផ្សាយគួរបញ្ជាក់ផងដែរថាតារាស្រីខ្វាន់អ៊ុលសាមនីគឺជាតារាសម្ដែងមួយរូបដែលមានមុខនៅលើក្របទស្សនាវដ្តីអាស៊ីធំធំមួយចំនួន នាងចាប់ផ្ដើមសម្ដែងតាំងពីក្មេងដោយត្រូវបានគេជ្រើសរើសសម្រាប់សមត្ថភាពនិងសក្តានុពលរបស់នាងខ្វាន់ប្រកាន់ខ្ជាប់នឹងការងារសិល្បៈហើយត្រូវបានលេចឮថា និងសម្ដែងក្នុងផលិតកម្មមួយចំនួនផងដែរមិនតែប៉ុណ្ណោះនាង បានធ្វើការជាមួយប៉ុស្តិ៍លេខ7អស់រយៈពេលជាង10ឆ្នាំ មុនពេលចាក់ចេញពីត្រនំចាស់នៅ ឆ្នាំ2018ក្រោយមកនាងបានចុះកិច្ចសន្យា ជាមួយនឹងប៉ុស្តិ៍ PPTV រយៈពេល2ឆ្នាំចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ